សំលេងរីករាយគូមានលាយឲ្យលឺខ្លាំងតុងបាយនៅក្នុងផ្ទះគួជាតុងផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសំលេងចេញក្រៅសុំលេងភាពសោកសៅ មិនសុំឲ្យអ្នកក្រៅស្ដាប់លឺសំ រីសុខដោតិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំលែងចង់នៅ ខ្ញុំខ្លោចទាំងខ្លោចឡើងចង់លើកដៃសំពះ Destroy the turret ហើយនឹងមកបាយមកទឹកអត់ញ៉ាំបាយទេអ្នកអ្នកគិតតែចុចទូរស័ព្ទផុតតិចតិចកុំបីតែក្មេងក៏គិតតែចុចតិចដែរណាកាន់តែចាស់កាន់តែចិត្តច្រើនងក់ច្រើនជាងសង្សារខ្ញុំទៀតណាបើបើនិយាយឆ្លើយដាក់ម៉ាក់ទៅ ពីម៉ែនៅមួយឆ្លុះគ្នាប៉ុណ្ណឹងហើយចុះកុំរំឲ្យយើងស្លាប់គ្នានោះមិនងាប់គ្នាកាត់គ្នាងាប់អស់ហើយទេម៉ាណាអូនដល់មកទៅស្លាប់ហើយមានម៉ែនៅធ្វើមហូបឲ្យស៊ីសុកសុកហើយម្នាក់ម្នាក់មើលមិនឃើញទេចាំមើលតែយើងស្លាប់បាត់បាត់ពួកឯងដឹងមើលជួយដែរអរចៅកុំធ្វើដោយម៉ាក់ប៉ាឯងណាមិនដែលមានយាយក្នុងចិត្តទេបងឯងកាន់ជើងប្តីមួយថ្ងៃគាត់ធ្វើអីក៏ល្អបើបងបានពីកុំបាញ់ឲ្យយូរយូរទៅបងប្អូនកោណាមិនស្មារតីនៅក្រៅផងទេបាទមកពីបងប្អូន គឺខ្ញុំចូលយកលុយហ្មងទៅបើអ្នកផ្សេងណាក៏ខ្ញុំមិនយកដែរនោះគេថាខ្ញុំចោលនឹងទូទាំងធំយ៉ាងណាថ្លៃប៉ុណ្ណា ម៉ាក់មិនយល់ពួកយើងសោះម៉ាក់ក៏ដូចរឿងធំណាស់ចឹងបាយញ៉ាំពេលណាក៏បានដែរតែអាហ្គេមនេះបើហ៊ានតែឈប់លេងវាធ្វើស៊ីងំខានទេម៉ែយល់មែនយើងមិនយល់ពីពួកឯងគ្រប់គ្នាទេតែពួកឯងមិនយល់ពីយើងអត់យើងចាស់ចំណាស់នេះហើយកូនកូនគិតតែពីអន់ឆ្ងោកមានតែគិតសួរនាំពីសុខភាពម៉ែអីអត់រឿងសុខភាពម៉ាក់ពួកយើងបារម្ភណាស់មកពីខ្ញុំបារម្ភពីម៉ាក់ហ្នឹងហើយទៅខ្ញុំខំប្រហោឆ្នាំបំពន់សុខភាពម៉ាក់ ម៉ាក់ក៏ដឹងថាពួកយើងនឹងគ្មានពេលនៅផ្ទះទេចង់ថាយាយចាស់យើងនេះធ្វើឲ្យពួកឯងរវល់មែនបើមិនចង់មើលក៏ហេតុទៅម៉ាក់មានអាម៉ាក់ពួកយើងបាននៅថែម៉ាក់ពួកយើងសប្បាយចិត្តខ្លាំងណាស់ម៉ាក់កាន់តែចាស់កាន់តែចិត្តច្រើនងក់ច្រើនជាងសង្សារខ្ញុំទៀតណាបើបើនិយាយឆ្លើយដាក់ម៉ាក់ចឹង ស្អីគេអបើក្បាលប៉ាត់ក្បាលចៃសោះឯងមានសង្សារស្អីហារៀនមិនគិតរៀនទេគិតតែរឿងអត់ប្រយោជន៍ប្រយ័ត្នយើងលែងឲ្យសិធំឲ្យលុយឯងរឿងលុយណាមកបាច់ប្រាប់ក៏ខ្ញុំត្រូវកាត់ពីអបើដែរមានគេនិយាយប្រាប់យើងច្រើនណាស់ថាឯងមិនគិតខំប្រឹងរៀនសូត្រទេគិតតែកិច្ចសាលាដើរតាមមិត្តភ័ក្តិឯងកុំគិតថាធ្វើស្អីយើងមិនដឹងណា ណាគេក៏ចេះដឹងរឿងអ្នកដតីមែនខ្ញុំបានគេឆ្លាយបងធំគ្រាន់តែពេលខ្លះខ្ញុំធ្វើការពេលផ្ទាល់ខ្លួនរបស់ខ្ញុំពេលខ្ញុំហត់នឿយដល់ប៉ុណ្ណឹងគ្រាន់តែរឿងរៀនសោះឯងមកហត់នឿយស្អីដែរលុយក៏យើងអ្នកចាញ់គ្រាន់តែអង្គុយរៀនអីប្រកាយនោះវាងាប់មែនញ៉ាំញ៉ាំបាយសិនអារឿងហ្នឹងចាំនិយាយពេលក្រោយទេធ្វើតែនិយាយពេលហ្នឹងមិនបានអាពើយូរយូរទៅវាលែងចង់រៀនសូត្រអស់ហើយ ឯងគិតថាយើងខំរកលុយមកហ្នឹងគឺដើម្បីឯងមែនយើងត្រូវវាយចែកនៅក្នុងផ្ទះទៀតបើចង់ឲ្យលុយខ្ញុំមិនឲ្យទេឬអីក៏អ៊ូមែនបើលុយ10000ហ្នឹងម៉ាក់ម៉ៃមើលអពើវិហ៊ានតមាត់ជាមួយខ្ញុំដែរជាបងវាណាឈប់តាំងទាំងអស់គ្នាទៅម្នាក់ម្នាក់វាកាត់ស្អី មកបាយមកទឹកមកឈ្លោះប្រកែកគ្នាយើងជីម៉ែនៅរស់ឈ្លោះគ្នាប៉ុណ្ណឹងហើយចុះតម្រុំឲ្យយើងស្លាប់ទៀតនោះមិននាំគ្នាកាត់គ្នាងាប់អស់ហើយទេមកពីបងធំហ្នឹងម៉ាហៅរឿងខ្ញុំមុនបាយនេះខ្ញុំហូបឯងមើម៉ៃមើលវាវាវាមិនគ្រប់ខ្ញុំជាបងវាសោះហ្មងណាបានហើយអូនបងប្រាប់ថាញ៉ាំបាយសិនទៅ អារឿងនោះចាំនិយាយលើក្រោយទៅអូនញ៉ាំចូលនេះបងមកចង់អូនអូនទៅបន្ទប់ហ៎ម៉ាក់ម៉ាក់ញ៉ាំបាយសិនតិចទៀតសេះធំចង់លេងម៉ាក់ហត់នឿយណាស់ស្វាយឲ្យតែជួបគ្នាម្នាក់ម្នាក់ឆ្លោះតែគ្នា ម៉ាក់ខ្ញុំទៅបន្ទប់សិនណាណាបងថ្លៃណែមហូបនេះយើងធ្វើទុកញ៉ាំជុំគ្នាបើម្នាក់ម្នាក់ញ៉ាំទេចាក់ចោលតែម្ដងទៅល្អហ៎មកហូបទាំងអស់នេះទុកខ្ញុំញ៉ាំជាមួយចៅម៉ាក់បាទ ក្មេងក្នុងសម័យអោនឈប់សួរសំលេងរីករាយគូមានលាយឲ្យលឺខ្លះទុកបីនៅក្នុងផ្ទះគួជាទុំផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសំលេងចេញក្រៅសំលេងភាពសោកសៅមិនសុំឲ្យអ្នកក្រៅស្ដាប់ឮសំ រៀបចំខ្លួនកូនបន្តិចណាអូនប្រយ័ត្នទៅកន្លែងធ្វើការព្រោះអីមានប្រជុំសំខាន់ថ្ងៃហ្នឹងដៃចោលឯកាចឹងចាំបងទៅទៅអត់បានទេម៉ាក់ខ្ញុំទៅធ្វើការសិនណា ត្រាសេតូចហើយឯងមិននៅញ៉ាំបរសិនទេហ៎មកខំប្រឹកធ្វើចូលចិត្តតែទៅចំណាយលុយនៅខាងក្រៅម៉េះមហូបនៅក្នុងផ្ទះមិនបានញ៉ាំយ៉ាប់ណាស់មិនចេះសំចៃសោះអូយរឿងតិចតួចសោះម៉ាក់ម៉ាក់ក៏ធ្វើឲ្យធំដុំពេកសេតូចអូនឯងទៅធ្វើការទៅចាបង នោះនាំអូនទៅសាលាផងណាខ្ញុំដល់មកមែនតើនេះហើយម្នាក់ម្នាក់ការស្អីមហូបម៉ែឯងខំធ្វើលេបបញ្ចូលមែនទៅនាំគ្នាកិច្ចចេញទៅអស់ចូលបោះក្នុងចាននេះឲ្យអ្នកណាថ្ងៃនេះញ៉ាំចាំគេរវល់គ្រប់គ្នាណាម៉ាក់ហើយម៉ាក់ຕ້ອງបាច់ខុសពីព្រលឹមទៀតដែរសម្រាប់បានគ្រប់គ្រាន់ទៅនេះឯងនិយាយឌឺដងយើងមែនឯងសិធំអូយហៅហឹងទៀតហើយ បងតាទៅដល់មកទៅស្លាយស្អីគេនេះឯងជាមនុស្សកំចិលប្រចាំផ្ទះនៅក្រោកពីផឹករវល់ទៀតហ៎ហើយប្រមនេះគិតយ៉ាងម៉េចគិតមិនគិតទេខ្ញុំអត់ដឹងទេដឹងថាថ្ងៃនេះជាថ្ងៃប្រឡងបើមិនមែនជាថ្ងៃប្រឡងម៉ាក់សង្ឃឹមថាឃើញខ្ញុំក្រោកពីប្រឡងចឹងដែរខ្ញុំញ៉ាំបាយនៅស្លាយ អត់ទេយ៉ាងណាឯងនៅញ៉ាំបាយផ្ទះដែរសម្បោះសល់ច្រើនណាស់ញ៉ាំបានណាម៉ាក់តែមិនមែនផឹកហ្នឹងចង់ផឹកណានទៅនេះចាំខ្ញុំញ៉ាំតោះអូនមានម៉ែទៅធ្វើម្ហូបឲ្យស៊ីសុកសុកហើយម្នាក់ម្នាក់មើលមិនឃើញទេចាំមើលតែយើងស្លាប់បាត់បាត់ពួកឯងដឹងទូតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើ វីឡូបាជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Ocean Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានពិសេសក៏ជុលឥឡូវនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើរក្សាគម្លាតនៅឆ្ងាយពីគ្នា ដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ស្មិតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអេសកូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យស្មានជីវិតរស់រវើង ថ្មី ក៏ប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍អ៊ីស្រាសាឡៃទូទាំងធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរមានម៉ែទៅធ្វើមហូបឲ្យស៊ីសុខសុខហើយម្នាក់ម្នាក់មើលមិនឃើញទេចាំមើលតែយើងស្លាប់បាត់បាត់ពួកឯងដឹងអឺ សូសំលេងរីករាយគូមានលាយឲ្យលឺខ្លាំងទុំបាយនៅក្នុងគិតទៅណោះកូនចៅគេគេផុសជាមួយម៉ែគេអរគុណម៉ែស្រឡាញ់ម៉ែកូនចៅឯងទាំងកូនភាសាកូនបកើតអ្នកម្នាក់ម្ដាយចង់ថតផុសជាមួយឯងសោះចំណែនគេដល់ហើយ គេមានកូនល្អល្អណែជំរាបសួរយាយណាជំរាបសួរយាយល្អចៅកុំធ្វើដោយម៉ាក់ប៉ាឯងណាមិនដែលមានយាយក្នុងចិត្តទេអីទៀតហើយម៉ាក់ ហើយម៉ាក់មិនទាន់សម្រានទេអូនេះយកជ្រៅហើយណាពេទ្យប្រាប់ថាកុំឲ្យម៉ាក់ចូលសម្រានយកជ្រៅពេកយើងដេកពេលណាឯងចេះខ្វល់ដែរស្មានតែរាល់ថ្ងៃតែយើងជាម៉ែហើយតើឲ្យខ្ញុំផ្លេចមិនម៉ាក់បើនៅផ្ទះជាមួយគ្នារាល់ថ្ងៃម៉ាក់និយាយផ្លែកផ្លែក មានរឿងអីជាមួយអពៅទៀតហើយគ្មានរឿងអីជាមួយអពៅទេគឺមានរឿងជាមួយឯងរាល់គ្នាហ្នឹងអ្នកអ្នកមិនដែលຕົកយើងជាម៉ែទេຕົកយើងដូចជាយាយចាស់ដែលចាំផ្ទះឲ្យហើយម៉ាក់តើបានពាក្យសម្ដីនឹងមកពីណាទៀតហើយ ទឹកថាពួកខ្ញុំមិនទុកម៉ាក់នៅក្នុងចិត្តម៉ាក់អើយម៉ាក់រងថ្ងៃនេះខ្ញុំធ្វើការហត់ហើយកុំហៅរឿងពួកខ្ញុំខុសរឿងទៀតមើលម៉ាក់ម៉ាក់អំពេចចិត្តរឿងអីអត់ឬក៏ម៉ាក់នៅផ្ទះតែឯងឲ្យអត់សុខបើអញ្ចឹងចាំខ្ញុំជួលក្មេងម្នាក់ឲ្យជួយសម្រួលការងារផ្ទះឲ្យម៉ាក់មិនបាច់ជួលណាមកទេទោះជួលក៏មិនបានធ្វើម៉ាក់ធូរចិត្តដែរមានតែតឹងតែងថែមម៉ាក់ ម៉ាក់មានអីមិនពេញចិត្តក៏និយាយមករឿងផ្ទះក៏អញ្ចឹងម៉ាក់មិនបាច់បោះជូតពេកទេຕົកឲ្យខ្ញុំឲ្យនឹងសៃតយធ្វើសៅអាទិត្យទៅនេះឯងមើលទៅយើងមិនបាត់ហត់នឿយរឿងមើលថែផ្ទះទេតែយើងហត់រឿងពួកឯងនេះម្នាក់ម្នាក់មិនរវល់នឹងយើងឯងមើលកូនគេទៅគេផុសរូបជាមួយម៉ែគេដាក់សុតតែស្រឡាញ់ចុះពួកឯងពួកឯងមានដែរផុសជាមួយយើងហ៎ ហើយរឿងនេះសោះម៉ាក់ពួកខ្ញុំមិនថត់ផុសក៏មិនបានន័យថាมันស្រឡាញ់មិនគ្រប់ម៉ាក់ណាគ្រាន់តែពួកខ្ញុំគ្មានពេលគ្មានពេលហ៎គ្រាន់តែទាញទូរស័ព្ទមកផុសបន្តិចសោះឯងពិបាកដែរត្រូវហើយយើងម៉ែមិនល្អទើបឯងមិនចង់ថត់ជាមួយម៉ាក់អើយម៉ាក់រឿងតូចតែមួយសោះក៏ຕົកដូចរឿងធំដែរម៉ាក់កុំយករឿងហុំថប់ផុសនេះមកដាក់ក្នុងចិត្តមើល ពួកយើងត្រូវគិតច្រើនណាស់ណាម៉ាក់ឥឡូវចាំឲ្យអាពៅថប់ផុសក៏បានដែរបាច់ទេយើងចាស់រឿងច្រើនរឿងតិចតួចក៏គិតថារឿងធំយើងនិយាយស្អីទៅក៏មិនត្រូវចិត្តឯងដែរព្រោះឯងជាអ្នករលុយចូលផ្ទះយើងដេកស៊ីលុយគេទៀមទាស្អីបានទៅកុំចឹងអីម៉ាក់យើងនិយាយគ្នាតាមសម្រួលបានម៉ាក់និយាយតាមសម្រួលហើយតែមីធំឯងពីຕົករឿងម៉ាក់ជារឿងតូចតាច ច្បាស់រឿងតូចតាចមែនណាមិនក៏ពួកឯងមិននឹកឃើញបងយកកូនទៅងូតទឹកទៅយកបៃកូនងយតោះកូនកាន់តាមនិយាយហ៎និយាយម៉ាក់និយាយចឹងអាពើឲ្យសិតូចមកផ្ទះវិញនៅខ្ញុំមានការនៅខាងក្រៅហ្នឹងទៅថ្ងៃហ្នឹងមកយកខ្លាំង ស្រីតូចមកហើយហើយចូលដេកបាត់ហើយតាមុខយើងគេមិននិយាយហៅផងអាពៅមិនតាន់មកឯងសង្ស័យយប់ទៀតឯងកំដឹងហើយអាពៅកាន់តែមែនតើណាម៉ាក់ដើរលេងដាច់យប់សឹងរងថ្ងៃប្តីខ្ញុំមិនមាត់មែនមែនគាត់មិនដឹងណាគាត់ដឹងគិតតែគាត់មិននិយាយខ្ញុំខ្មាស់ប្តីខ្ញុំណាម៉ាក់ដាក់អាពៅវាគិតតែដើរលេងអញ្ចឹងនេះហើយ យើងមិនដឹងនិយាយមិនមួយវាទេនិយាយក៏វាមិនស្ដាប់មិនតែឯងដែលខ្មាស់កូនភាសាទេយើងម៉ែក្មេចក៏ខ្មាស់ដែរម៉ាក់ម៉ាក់តែសម្រៀងចឹងណាយកទៅចាំខ្ញុំនៅចាំបើកទ្វារអើបើយើងដេកមិនលក់ទេព្រោះកូនកូនគេមិនស្រឡាញ់គេមិនចង់ថតរូបជាមួយយើងផុសអូយរឿងនេះទៀតឯងម៉ាក់ម៉ាក់តែសម្រៀងចឹងណាចាំថ្ងៃអាទិត្យ ចាំខ្ញុំនាំកូនចៅទៅថតជុំគ្នាបើមិនចង់ធ្វើកុំខំចិត្តអី ម៉ែអពៅម៉ោង8:09អញទៅចូលផ្ទះទៅមកពីរៀនគួរស្អីគេមកពីរៀនគួរយើងជឿហ៎រៀនមកធម្មតាអញចូលផងតងំរៀនគួរទៀតបើថាកិច្ចសាលាទៅដល់លេងយើងជឿបន្តិចបងឯងដឹងឯងនៅសួរតើទៀតយើងសួរនាំឯងកំពុងតែយើងជីបងជីអ្នកហៅលុយឯងទៅរៀន ចោះឯងឯងមានធ្វើខ្លួនជាប្អូនចូលរៀនតាមយើងប្រាប់អត់គឺអត់ទេលុយដែលយើងឲ្យទៅក៏ចាយច្រើនទាំងដែលមិនដឹងថាចាយលើអីបងកុំអានអ្នកចេញលុយខ្ញុំសួរនាំខ្ញុំច្រើនហើយលុយដែលបងឲ្យខ្ញុំវាអត់ស្មើនឹងលុយបងទិញកាអាយមួយជើងឲ្យបងថ្លៃដែរកុំមកចេះដឹងរឿងយើងយើងតែឲ្យបងថ្លៃអីក៏ព្រោះតែបងថ្លៃអីមានការងារគាត់មានចំណូលថាអីវិញធ្វើស្អីខ្លះខែវិច័យលុយមិនផ្លាច់បងឯងកាន់ជើងប្តីមួយថ្ងៃ គាត់ធ្វើអីក៏ល្អខ្ញុំចាយតិចតួចក៏ស្ដីឲ្យបើបងបាក់ពេកក៏បាញ់ឲ្យឯងយូរយូរទៅបងប្អូនបង្កើតមិនស្មារតីអ្នកនៅក្រៅផងឈប់តោមាត់ភ្លាមអាបើកុំមិននិយាយបែបនេះលើបងថ្លៃឯងព្រោះថ្ងៃនេះកុំតបានគាត់ជាអ្នកជួយរកលុយចូលផ្ទះឯងទៅអាចទុកឈ្នះឯងនៅក្មេងតរឹងស្អីទៅបើខ្លាចខ្ញុំធ្វើអីបាក់ណាឲ្យខ្ញុំជប់រៀនហ្មងអើកុំមកគិតស្អីងាយងាយពេកយើងបដៅឯងណា មិនឯងបកយើងទេឲ្យចេះគ្រប់យើងខ្លះផងធុញនៅទេមានអ្នកហៅរឿងធុញនៅទីនេះហ្មងអ្នកណាក៏ដូចអ្នកណាដែរបកាយសុំលុយអត់ឲ្យចាំមើលមើលអាប៉ៅធ្វើមិនបានលុយ ờ mong mấy cái không ờ tôi đỏ đó đúng không tôi nhau bị thường trơn luôn chia trong thêm một chẳng ai trong đó trên khlan á tay trở lại xong đi bán đó bộ tôi hồi nãy មក hàng bóng bay buồn đòn à បើ hồi nãy នៅធ្វើយ៉ាងញឹកទៀតណា tôi hồi nãy ខូចដូរបានថ្មីមិនហានទេបងឲ្យចាប់បានអូថ្មីហ្នឹងហើយព្រួយជាអានឹងយូរហើយទូផ្ទះធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើ ជីឡូបាជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat Osarin Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានពិសាកូជុលស្អីលើនេះ ហូចចូលរង្វាន់ធំជាងគេរង្វាន់បើរក្សាកម្រិតនៅឆ្ងាយពីគ្នា ដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ស្មិតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យស្មានជីវិតរស់រវើងថ្មី ក៏ប្រអប់សញ្ញាខ្លែងឃ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃទូផ្ទះធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរអឺអីបងជំនួសសិនថ្ងៃណាត្រូវអាចសេរីបាន ងមើលលឿនឡើងបងខ្ញុំមកតន់ដូចមុនណាប្រហែលដូរទៀតហើយបងខ្ញុំមកលក់គ្រឿងដាក់ឡាយមួយឯងទេទៅដូចកុំអត់ទុកចិត្តគ្នាមើលអឺចាំបងស្រែឲ្យមើលុំឲ្យខ្ញុំនិយាយច្រើនដល់រឿងនេះទៀតមានភ្ញៀវជាច្រើនដែលខមមិនថាប្អូនធ្វើការមិនមើងម៉ាត់សោះអស់ខ្ញុំសុំទោសផងបងខ្ញុំព្យាយាមញញើមម៉ៃប៉ុន្តែសង្ស័យតែពេលខ្លះខ្ញុំភ្លេចខ្លួន មិនមែនតែពេលភ្លេចខ្លួនទេពេលធម្មតាក៏ប្អូនមិនដែររស់រីដាក់ភ្ញៀវដែរខ្ញុំប្រាប់ពីដំបងបើធ្វើការជារីសិបមុខត្រូវតែញញឹមជានិច្ចព្រោះភ្ញៀវមុននឹងគេចូលបន្ទប់គេគឺឃើញមុខប្អូនមុនគេកុំឲ្យគេនិយាយតគ្នាថាបុកលរបស់ខ្ញុំគ្មានអំណោយទៀតចាបងខ្ញុំនឹងមិនឲ្យរឿងនឹងកើតឡើងទៀតទេខ្ញុំក៏សង្ឃឹមបែបនេះដែររៀនញញឹមមុខកញ្ចក់ខ្លះផងទោះប្អូនមកពីផ្ទះមានបញ្ហាមិនក៏ដោយតែត្រូវចាំថាពេលនេះគឺប្អូនជាបុគ្គលិកខ្ញុំ រឹកទាពាក្យសម្ដីស្នាមញញឹមរបស់ប្អូនត្រូវតែមានហើយត្រូវតែធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាកក់ក្ដៅចាបងខ្ញុំនឹងមិនឲ្យរឿងនឹងកើតឡើងទៀតទេអ កើតអីនោះទៅទៅទឹកមុខក៏មិនល្អហើយណាស់ដីឯងគឺគាត់នៅលើនោះម៉ាក់ព្រោះអារម្មណ៍មិនល្អនឹកឃើញក៏ខឹងវាតែម្ដងហើយឯងទៅខឹងណាទៀតហើយមានណាធ្វើឲ្យខ្ញុំខឹងចាស់មុនអាយុដូចអពៅហ្នឹងម៉ាក់ថ្ងៃនេះវាកាន់តែធ្វើឲ្យខ្ញុំខឹងវាកាន់តែខ្លាំងហើយ ដាក់មីងដឹងហ៎ហើយវាធ្វើស្អីឯងគឺក៏វាយកលុយឯងមិនប្រាប់ទៀតហើយរឿងនេះវាមិនក្តៅដូចរឿងដែលវាយកម៉ូតូទៅស៊ីគ្រឿងឯម៉ាក់នេះបងបងសវណ្ណដឹងច្បាស់ជាខ្មាស់គេមិនខានផងថ្ងៃនេះបានកូនមាត់អពៅតាំងតបានដៃឡើង ចុះអពៅវាទៅធ្វើអីបែបនេះព្រោះថ្ងៃឯងក៏ឲ្យលុយវាយើងក៏ឲ្យវានៅតែចាយមិនគ្រាន់ទៀតយូរយូរទៅកាន់តែពិបាកអាកូនពៅមួយនេះក្មេងសម័យនេះក៏ចាយច្រើនម៉េះខ្ញុំពិបាកជាងម៉ាក់ទៅទៀតបដៅវាវាមិនស្ដាប់ខ្ញុំហើយវាតមកបបេះខ្ញុំខំតបឯណាព្រោះខ្ញុំគិតថាវាជាប្អូន តែវាវាមិនយកពីខ្ញុំសោះហ្មងម៉ាក់អណត្តបងសវណ្ណនេះមិនមាត់មិនកោរឿងប្អូននេះខ្ញុំខ្លាចចិត្តគាត់ឯងគិតតែពីអារម្មណ៍ប្តីឯងមកពីអញ្ចឹងហើយបានជាពៅវាអន់ចិត្តដោយឯងនឹងប្តីឯងបានចង់ឲ្យបាច់ឲ្យទេយើងម៉ែវាយើងឲ្យបានម៉ាក់លើដែលម៉ែឲ្យវាក៏បានមកពីខ្ញុំដែរ ម៉ាក់ល្មមជប់កាន់ជើងមួយទៀតហើយណានិយាយមកដូចខ្ញុំមួយប្តីហ្នឹងជាសាច់ដតៃអញ្ចឹងមកពីបងហ្នឹងឯងបានខ្ញុំថាបើអ្នកផ្សេងខ្ញុំទៅខ្វល់ទេតែឯងហ្នឹងវាខ្វល់ពីអារម្មណ៍ប្តីឯងពេកពេលខ្លះក៏ឯងមើលម្លងក្បាលយើងជាម៉ែបកកើតដែរម៉ាក់ម៉ាក់គួរតែរកដំណោះស្រាយរឿងអពៅមិនស្ដីខ្ញុំវិញទេណា មកពីម៉ាក់អញ្ចឹងហ្នឹងបានវាចេះតែបានចិត្តគ្រឿងវិស៊ីគ្រឿងម៉ូតូហ្នឹងខ្ញុំមិនប្រាប់បងសវណ្ណទេហើយម៉ាក់ក៏មិនបាញ់និយាយគាត់លឺដែរបងម៉ាក់ចោលវាល្អម៉ាក់គួរតែថាវាខ្លះទៅគ្រឿងនេះបើឯងមិនប្រាប់ណាក៏យើងមិនយកទៅនិយាយឲ្យប្តីឯងឮដែរព្រោះថ្ងៃនេះយើងជាម៉ែក្មេងវាមិនចង់និយាយរហូតផង ទៀតមើលងាយយើងដល់ប្រយោជន៍យើងដឹងម៉ាក់ម៉ាក់កុំនិយាយលឺលឺពេកមើលគ្រូបងស្វាន់គាត់នៅលើហូននៅជាមួយគ្នា6 7ឆ្នាំឯងម៉ាក់ក៏ដឹងថាមនុស្សគាត់គាត់មិនចេះមាត់មិនចេះកោបើគាត់ចេះមាត់វិញណា ម៉ាក់ធៀមតែចាំស្ដាប់គាត់ស្ដីឲ្យអើពើទៅកូនផងសម្រាប់ចិត្តរបស់ម៉ាក់អូ បងធំតាក់មានអ្នកនៅខ្ញុំយកតែម្ដងណែថ្ងៃក្រោយចូលបន្ទប់គេគោះទ្វារសិនទៅបើធ្វើអញ្ចឹងទៀតប្រយ័ត្នទម្លាប់ខ្លួនទៅថ្ងៃក្រោយទៅគាត់រឿងប៉ុណ្្នឹងសោះគ្មានអីធំទេមកវិញបងប្អូនទឹកខ្ញុំចូលមកមិនប្រាប់ចង់សុខប្រកាន់ដែរតែបើបងមិនប្រកាន់ទេតែបើបងស្រីឯងចូលមកឃើញគេនឹងស្ដីស្រួយឯងហើយរឿងមួយទៀតណា គឺឯងបានយកលុយពីកាបូបគេនោះមកពីបងប្អូនទូខ្ញុំចូលយកលុយហ្មងទៅបើអ្នកផ្សេងណាក៏ខ្ញុំមិនយកដែរនោះគេថាខ្ញុំចោលនឹងបងប្អូនក៏ដោយក៏ឯងនឹងត្រូវរៀនយកលុយគេដោយមិនប្រាប់អញ្ចឹងដែរណែបើខ្វះខាតអីប្រាប់មកចាំមកកុំធ្វើអញ្ចឹងទៀតណា thôi nha, đo tem này chắc còn hổ ក្ដីស្នាមញញឹមរបស់បងអូនត្រូវតែមានហើយត្រូវតែធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាកក់ក្ដៅចាបងខ្ញុំនឹងមិនឲ្យរឿងហ្នឹងកើតឡើងទៀតទេ នៅឯងហើយចុះការងារឯងមិនដែរមានអីធម្មតាតាម៉ាក់តែគ្រាន់ត្រូវមាត់បន្តិចរឿងការងារតែប៉ុណ្្នឹងឯងទ្រាំសិនទៅមើលតែបងស្រីធំឯងដឹងហើយតម្រាំមានការងារនឹងណប៉ុណ្្នឹងតែលំបាកប៉ុណ្ណាចាម៉ាក់ខ្ញុំដឹងហើយម៉ាក់ហើយម៉ាក់មើលខ្ញុំមានការអីដែរតែមកមកមានការហើយ ឬតំណឹងថាឯងបើកប្រាក់ខែថ្ងៃហ្នឹងមែនទេហើយឯងមានអីឲ្យមកអត់ដូចជាស្បែកជើងខោអាវខ្សែកអត់មានទេម៉ាក់ប៉ុន្តែខ្ញុំមានលុយជូនម៉ាក់ខ្លះណា អីគេឯងឲ្យលុយមកយើងយើងមិនដែលចង់បានលុយឯងទេទោះតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខតែរួមសងទុកគួរជីឡូបា ជំនួយខួរក្បាលបង្កើនការចងចាំ Bigger we care បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើរក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ ស្មិតតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យស្មានជីវិតរស់រវើង ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃទូទាំងធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តី សុខទេរួមសុខទុកគួរស្អីគេឯងឲ្យលុយមកយើងយើងមិនដែលចង់បានលុយឯងទេព្រោះដឹងថាឯងទៅចូលធ្វើការបានកន្លះឆ្នាំមិនទាន់មានលុយច្រើនតែការមិធំធ្វើការដំបងវាឲ្យលុយយើងអស់អស់តែឯងនេះបែរជាឲ្យយើងតែប៉ុណ្្នឹង តុងទីនណាម៉ាក់អញ្ចឹងហើយបានជាខ្ញុំអត់សូវមានលុយឲ្យម៉ាក់យើងមិនដែលពឹងលុយកូនណាទេតែឯងក៏ត្រូវគិតពីយើងខ្លះផងឯងមើលតបងស្រីឯងទៅគេឲ្យលុយយើងផងទិញកៅអៅផងឯងគួរធ្វើដូចបងឯងខ្លះហើយចាចាណាម៉ាក់ចាំខែក្រោយខ្ញុំឲ្យលុយម៉ាក់ច្រើនជាងនឹងទៀតណា សម្ងខែក្រោយសង្ស័យយើងគ្មានជីវិតចាយលុយហ្នឹងឯងឆ្ងល់ណាស់ទៅផ្ទះជាមួយស្រីធំសោះលុយបងផ្ទះក៏មិនបានបងផង មហូបក៏យើងមិនចម្រិតយកលុយហើយប៉ុណ្្នឹងឯងប្រាក់ខែនៅម្សល់ទៀតធ្វើការតាមរបៀបឯនេះតទៅគ្មានសល់ស្អីទេចាយលុយឲ្យចេះគិតផងប្រយ័ត្នធ្វើការរាប់ឆ្នាំហើយអត់មានសល់អីជាប់ខ្លួនទៅ ជួយដីទុកខ្ញុំជួយវិញព្រោះថាថ្ងៃនេះខ្ញុំអត់ធ្វើការអាអូនអត់ស្រួលខ្លួនមិនអីទេយើងមិននៅផ្ទះគេយើងតែទៅជួយធ្វើគេចឹងហើយកុំឲ្យគេថាដេកស៊ីទាំងម៉ែទាំងកូនម៉ាក់ម៉ាក់និយាយអញ្ចឹងខ្ញុំលឺហើយខ្ញុំមិនសប្បាយចិត្តទេ ខ្ញុំដល់ម៉ោងទៀតណាម៉ោង9ម៉ោង10ឯងទៅទៅសាលាអាកំជិលផេះចាំបាត់រៀនទៅមុខតើចង់ទៅណាក៏ទៅទៅទៅមិនកើតបើអត់ឲ្យលុយផងទៅស្អីទៀតដែរបើឯងចាយលុយច្រើនណាស់រៀនក៏មិនឃើញតែរៀនម៉ាក់កុំកាត់តាមបងធំពេកខ្ញុំខ្ញុំបានចាយលុយច្រើនទេមកពីម៉ាក់ឲ្យលុយខ្ញុំតិចខ្លួនឯងបើឲ្យលុយច្រើនណាក៏ខ្ញុំអត់សុំទៀតដែរមុខឯងនេះឲ្យបណ្ណាកញ្ចៃអស់ដែរ យើងឆ្ងល់ឯងណាតែរៀនសោះក៏ចាយលុយច្រើនដែរយើងត្រឹមបានលើហ៎ម៉ាក់នេះសម័យអីទៅសាលាក៏មានលុយទៅទៅកើតព្រោះខ្ញុំត្រូវចំណាយលុយចាក់សាំងម៉ូតូត្រូវហុកអីទៀតហ៎មានដូចជំនាន់ម៉ាក់ទៅសាលាបិចបាយទៅរៀនឯណាជំនាន់យើងទៅសាលាបិចបាយតែយើងរៀនដល់ណាដល់ណីចុះឯងវិញមានលុយទៅសាលាឲ្យបាយជាមចូលវិញ ឲ្យតែនិយាយគឺចង់ទៅពេញក្បាលឯបែកទេហើយទៅហ៊ានស្អីចុះបើមកផ្ទះមានអ្នកអ៊ូដាក់មុខចឹងទាំងបងធំទាំងម៉ាក់ធុញថប់ហ៎អ្នកអាចចង្រៃពៅយើងក៏ធុញទៅបដៅក្បាលឯងរាល់ថ្ងៃដែរបាក់ចាស់នៅឃើញចរិតដូចកូនក្មេងតែលើមិនចេះគិតទៀតចរិតម៉ាក់ម៉ាក់ហ្នឹងប្រយ័ត្នគ្មានណាលើកូនឲ្យទៅអត់ទៅនៅចាយលុយម៉ាក់មិនស្រួលជាងនេះអាកូនឈួតយើងមិនដឹងជិះមែនឯងឈឺទេ ម៉ាក់ម៉ាក់កំចេះអពៅនៅមកអូនអញ្ចឹងគ្នានៅក្មេងឆាប់ទទួលយកបានចោះបើគ្នាទៅសាលាគេជិះមិត្តភ័ក្ដិគេទៅវាគិតយ៉ាងម៉េចទៅហើយព្រោះថ្ងៃនៅផ្ទះគេធ្វើអីក៏មិនត្រូវចិត្តដែរហើយគេស្ដីឲ្យទៀតមិនស្រួលទេនៅជាមួយកុំផ្សារនោះខ្ញុំបានស្ដីឲ្យម៉ាក់ឯងខ្ញុំគ្រាន់តែប្រាប់ម៉ាក់តាម៉ាក់ក៏ដឹងដែរថាចៅម៉ាក់នេះនៅតូចគេឆាប់ចាប់ទទួលយកបានហើយ បើម៉ាក់និយាយពាក្យមិនល្អនៅមុខគេនោះសំមុខម៉ែឯងឃើញកូនភាសាត្រួតអត់ចឹងហើយតើញោចង់មកទីនេះណាឯងកុំចេះថែមល្បយណាបើឆាប់ទៅសាលាបាត់បាត់ណាខ្ញុំទៅក៏បានខ្ញុំមិនចង់ស្ដាប់បងថ្លៃស្ដីឲ្យដូចម៉ែឯងខ្ញុំទៅហើយបាយបាយម៉ាក់ខ្ញុំសុំទោសណាដែលមុននេះខ្ញុំចង់ឲ្យម៉ាក់និយាយព្រួននៅមួយអូន រឿងដែលម៉ាក់ស្ដីអស់អពៅខ្ញុំអត់គាត់ខាំងទេយើងដឹងហើយសក់ស្កូវពេញក្បាលយើងធ្វើអីក៏ចេះគិតដែរកុំចេះមកបដៅក្បាលយើងហើយកូនឯងក៏វាជាចៅយើងដែរកុំនិយាយធ្វើដូចយើងណាមនុស្សមិនចេះគិតគូរ វាតូចគេឯងទៅធ្វើការហើយមិនបានមកវិញអញ្ចឹងឯនឹងញក់ស្រួលខ្លួនម៉ាក់អញ្ចឹងឯងបានជាខ្ញុំសុំគេមកមុនយើងឃើញឯងម្ដងណាក៏មិនសូវស្រួលខ្លួនរហូតមកក៏ដូចបៀមទុកតាំងពីក្មេងរឿងការងារឯងប្រឹងធ្វើបន្តិចទៅកុំអាងអីឈឺអាងអីឈឺគ្មានណាចាំជួយប្រដៅឯងគ្រប់ពេលទេចាខ្ញុំដឹងហើយម៉ាក់តែឯនឹងញក់ស្រួលខ្លួនមែនម៉ាក់ធ្វើមើលតែខ្ញុំអត់ចេះគិតចឹង ខ្ញុំធំណាស់អឺឯងវាធំហើយយើងនិយាយស្អីក៏មិនបានដែរម្នាក់ម្នាក់នៅក្នុងផ្ទះមិនដែរគ្រប់យើងទេទាំងកូនបកើតទាំងកូនភាសាមើលងាយយើងណាស់អាងយើងដេកចាយលុយគេហ៎មែនចឹងឯម៉ាក់ឲ្យខ្ញុំសុំទោសម៉ាក់ផងណាដែលធ្វើឲ្យម៉ាក់ខឹងយើងខឹងរងថ្ងៃហើយចាំមើលទៅលែងមានម៉ែទៅនាំគ្នាស្ដាយក្រោយ មានយាយចាស់នេះនៅល្អម្នាក់ម្នាក់នាំគ្នាធុញទ្រាន់អញ្ចឹងខ្ញុំចូលសម្រាប់សិនណាម៉ាក់ខ្ញុំដូចជាវិលមកខ្លាំងពេលដែលសម្រាប់ហើយខំប្រឹងធ្វើការវិញផងឯងមិនមើលបងធំឯងទេហ៎រវល់មើលកូនផងរវល់រឿងការងារផងតែគេនៅតែមិនសម្រាប់អត់ប្រយោជន៍ទេឯងទេតម្រាំបានផ្ទះប៉ុណ្ណឹងមិនងាយទេបើធ្វើការគិតឈប់គិតតែខ្ជិលហោមកជីវិតទៀតក៏មិនមានដែរចាម៉ាក់ខ្ញុំដឹងហើយ ចុះឯងមានឈឺអីធ្ងន់អត់គឺកប់ខ្យល់អីហីអត់អីម៉ាក់ញ៉ាំសម្រាប់តន្តិចឯងលេងអីហីចឹកតដេកទៅចាំម៉ាក់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុំពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះ មានអារម្មណ៍ស្អប់ផ្ទាំងហត់នឿយនឹងខ្ញុំលែងចង់នៅមិនឯងណាពើមកគោះទ្វារទាំងយប់ហ្នឹងចំមែនទេ បើគ្មានការខ្ញុំមិនមករកទេធ្វើរកពៀដូចខ្លាចប្តីដឹងគាត់នៅមកនិយាយជាមួយបងអូនសោះដែលយើងអូសដៃឯងមកនេះមកពីក្មួយឯងដេកលក់មិនយើងខ្លាចបងថ្លៃឯងនេះខ្ញុំយកលុយចាប់ឲ្យមកលុយឯងមកយកធ្វើស្អីទៀតហីឯងគិតតែយើងជប់លុយបានមែនទេតើមកសុំគ្រប់ពេលបែបនេះមកពីអញ្ចឹងហើយទៅខ្ញុំចង់សុំណាសុំម្ដងណាលូរហូតអត់ចេះធុញទេអូ ដល់នឹងឲ្យបាច់ឲ្យទេនៅខ្លាចចេះប្តីទៅប្អូនចោលអញ្ចឹងបើយើងទៅឯងចោលណាមិនចាំឯងដល់ធំប៉ុណ្នេះទេនិយាយអីឲ្យចេះខ្លាចចិត្តយើងច្បងខ្លះផងជុំនិយាយច្រើនណាស់ធុញចាប់ឲ្យលុយមកឬក៏ចង់ឲ្យក៏បានដែរពេលឲ្យខ្ញុំធ្វើអីលើម៉ូតូបងកុំម៉ូតូ វិញណានៅក្នុងផ្ទះមានអ្នកបកាយតែគ្នាហើយបងធំក៏អញ្ចឹងថាម៉េចមិញគាត់បាត់ណាយើងប្រាប់ប្រមាណដងហ្នឹងថារឿងតំទីនឹងកំលែងរឿងនេះបបងថាឯងដឹងហើយច្បាស់ជាខ្វះគេមិនខានទេស្អីគេប្រមាថណាប្តីឯងឯងខ្លាចប្តីដល់ថ្នាក់នេះធំមិនធំមិនរឿងអីណាបើបងកាន់ជើងគេជាងកាន់ជើងខ្ញុំហ៎ម្ដងនេះខ្ញុំលើកតោះឲ្យចោះតែបើមានលើកក្រោយទៀតបងអូនអ្នកទាំងពីរប្រកាសជាបានស៊ីបាយគុកមិនខានទេសុបាយណាស់នាំម្នាក់ម្នាក់ ធ្វើអីមានគិតដល់យើងអត់ទៅតង់ឯងចាក់ពីបងទៅអីគាត់ស្រឡាញ់ប្តីពេកណាម៉ាអញ្ចឹងបងទៅអីក៏ខុសដែរម៉ែថាដូចអត់ដឹង thank you សំលេងរីករាយគូមានលាយឲ្យលឺខ្លាំងតុងបាយនៅក្នុងផ្ទះគួជាតុងផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសំលេងចេញក្រៅសុំលេងភាពសោកសៅ មិនសុំឲ្យអ្នកក្រៅ ស្ដាប់ឮសុំ ក្តីសុខដូរតិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំលែងចង់នៅ